សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំម្ដងទៀតហើយនៅមុខមហោបមួយមុខបែបហិលហិលហើយក៏ជូជូហើយយើងផ្ទាប់ជាមួយបន្លែស្រស់គឺថារសជាតិឆ្ងាញ់តែម្ដងនោះគឺបុកទ្រាំគាត់ធ្លាប់តែបុកទ្របពុតញងថ្ងៃនេះនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកបុកទ្របស្រួយតែម្ដងហើយបើសិនជាបងប្អូនចង់ដឹងថាខ្ញុំបុកទ្របស្រួយនោះបែបណាហើយរសជាតិបែបណាបងប្អូនកុំភ្លេចទៅចំអិនជាមួយនឹងខ្ញុំទាំងអស់គ្នា ចំពោះថ្ងៃនេះខ្ញុំទៅលេងនៅឯចំការហើយក៏ជុំបងប្អូនខ្លះហើយគាត់ក៏ចង់ញ៉ាំបុកត្រប់បែបនេះហើយក៏ចង់ឲ្យខ្ញុំចំអិនឲ្យញ៉ាំណាអញ្ចឹងខ្ញុំក៏បាន ចំអិនបុកត្រប់ឲ្យគាត់ញ៉ាំហើយឃើញថា អាកាសធាតុហើយនឹងធម្មជាតិរបស់យើងក៏ស៊ីជាមួយនឹងមុខម្ហូបរបស់យើងមែនទែនថ្ងៃហ្នឹងចំពោះការបុកត្រប់នេះ ដំបូងខ្ញុំអាំងត្រីជាមុនសិន ត្រីខ្ញុំប្រើត្រីពីឡាប់យ៉ាបើសិនជាបងប្អូនអាចប្រើត្រីទក់ត្រីអណ្ដែងត្រីអីក៏បានដែរអត់រើសទេបងប្អូន ហើយក៏អាចប្រើត្រីឆ្អើក៏បាន តែថ្ងៃនេះខ្ញុំរើសយកត្រីពីឡាប់យ៉ាអញ្ចឹងហើយខ្ញុំចាប់ដើមអាំងត្រីពីឡាប់យ៉ាជាមុនសិនបន្ទាប់ពីអាំងត្រីពីឡាប់យ៉ាហើយខ្ញុំចាប់ដើមលីងម្ទេស ហើយនឹងខ្ទឹមសខ្ទឹមក្រហម ចំពោះម្ទេសហើយនឹងខ្ទឹមសខ្ទឹមក្រហមយើងលីងឲ្យរាងឆ្អិនបន្តិចមកទើបយើងលើកចោលថ្ងៃនេះមានអាំងសាច់គោបន្ថែមទៀតបងប្អូន យើងអាំងសាច់គោញ៉ាំផ្ទាប់ក្បែរគ្នាជាមួយនឹងបុកក្របហ្នឹងណា ហើយចំពោះសាច់គោថ្ងៃនេះយើងអាំងបែបអំបិលម្ទេសអញ្ចឹងហើយខ្ញុំយកទៅអាំងដើម្បីយើងយកមកញ៉ាំបាយជាមួយនឹងបុកទ្របរបស់យើងសាច់គោរបស់យើងនៅពេលដែលយើងអាំងរួចហើយយើងយកមកញ៉ាំជាមួយនឹងបុកទ្របរបស់យើង គឺថាមានរសជាតិឆ្ងាញ់តែម្ដង បន្ទាប់ទៀតខ្ញុំចាប់ផ្ដើមដាក់ស្ងោរត្រប់ស្រួយរបស់យើង នៅពេលដែលទឹកពុះខ្ញុំបន្ថែមជាមួយអំបិលមួយចុងស្លាបព្រារួចហើយខ្ញុំដាក់ត្រប់ចូលចំពោះត្រប់ខ្ញុំស្ងោរបែបនេះបើសិនជាបងប្អូនយកទៅអាំងឬដុតក៏បានដែរអត់អីទេអាចធ្វើឲ្យក្លិនកាន់តែឈ្ងុយថែមទៀតផងចំពោះម្ហូបថ្ងៃនេះខ្ញុំធ្វើបែបលក្ខណៈគ្រួសារដោយសារយើងនាំគ្នាទៅលេងនៅចំការជុំគ្នា បងប្អូនធ្លាប់តែឃើញខ្ញុំចំអិនម្ហូបអាហារនៅក្នុងផ្ទះ តែថ្ងៃនេះរៀងប្លែកបន្តិចដោយសារខ្ញុំចង់ចេញមកក្រៅអឺនៅពេលដែលចំអិននៅក្នុងផ្ទះញឹកញាប់ពេកធ្វើឲ្យអារម្មណ៍នឹងរៀងស្មុគស្មាញបន្តិចដែរអញ្ចឹងហើយថ្ងៃនេះចង់មកលេងនៅខាងក្រៅហើយក៏រើសយកមុខម្ហូបប្រហែលមុខដើម្បីបង្ហាញដល់បងប្អូនទាំងអស់គ្នាឥឡូវងាកមកការចំអិនរបស់យើងបន្តទៀត បន្ទាប់ពីយើងស្ងោរទ្រាប់របស់យើងមួយសន្ទុះមកឃើញថាទ្រាប់របស់យើងឆ្អិនរួចរាល់ហើយអញ្ចឹងហើយខ្ញុំចាប់ផ្ដើមបុកទ្រាប់របស់យើងតែម្ដងការបុកទ្រាប់របស់យើងថ្ងៃនេះងាយស្រួលមែនទែនបងប្អូន ហើយមុនដែលពេលដែលយើងទៅបុកទ្រាប់នោះយើងត្រូវបេះសាច់ត្រីរបស់យើង ចំពោះត្រីយើងបកសម្បកចេញបែបនេះមក ហើយយើងយកតែសាច់ត្រីទេយើងត្រូវរើសឆ្អឹងចេញឲ្យអស់ដើម្បីងាយស្រួលនៅពេលញ៉ាំ ត្រីរបស់យើងថ្ងៃនេះទិញបាន ល្អមែនទែនមានតាំងពីពងតាំងពីអីអញ្ចឹងឡើងមកហើយត្រីក៏ស្រស់ស្រស់ល្អអញ្ចឹងចំពោះការធ្វើម្ហូបបើសិនជាយើងចង់ឲ្យរសជាតិកាន់តែឆ្ងាញ់យើងត្រូវរើសយកត្រី ដែលស្រស់ល្អសាច់ដែលស្រស់ល្អដូចគ្នាយកមកចម្អិនទៅធ្វើឲ្យម្ហូបអាហាររបស់យើង កាន់តែមានរសជាតិ ឥឡូវយើងចាប់ផ្ដើមបុកខ្ទឹមសខ្ទឹមក្រហមនិងម្ទេសរបស់យើងដែលយើងលីងទុកមុននោះយកមកបុកឲ្យម៉ត់ជាមុនសិនយើងធ្វើការបុកចុះឡើងចុះឡើងរហូតដល់ខ្ទឹមសរបស់យើងរាងម៉ត់បន្តិចហើយខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតចំពោះការបុកត្រប់របស់ខ្ញុំថ្ងៃនេះខ្ញុំប្រើតែស្ករត្នោតទេខ្ញុំអត់ប្រើស្ករសទេបងប្អូន។ នៅពេលដែលស្ករត្នោតនិងខ្ទឹមសខ្ទឹមក្រហមរបស់យើងសពគ្នាបានល្អយើងបន្ថែមជាមួយនឹងត្រប់ស្រួយដែលយើងស្ងោរនោះចូលមករួចហើយធ្វើការបុកចុះឡើងរហូតដល់ម៉ត់បានល្អ ទើបយើងបន្ថែមគ្រឿងផ្សេងផ្សេងបន្ថែមទៀតឥឡូវឃើញថាត្រប់របស់យើងមាត់បានប៉ុណ្ណេះហើយអញ្ចឹងហើយខ្ញុំចាប់ផ្ដើមដាក់សាច់ត្រីចូលចំពោះសាច់ត្រីនិងត្រប់យើងត្រូវបុកចូលគ្នាឲ្យសព្វបានល្អនៅពេលត្រប់និងត្រីសព្វបានល្អហើយយើងបន្ថែមគ្រឿងផ្សំផ្សេងផ្សេងទៀតចូលខ្ញុំដាក់ប៊ីចេងចូលទឹកប្រហុកទឹកត្រី រួចហើយច្របាច់ក្រូចឆ្មាចូលបន្ទាប់មកយើងធ្វើការច្របល់ចូលគ្នាឲ្យសព្វបុកឲ្យសព្វគ្រឿងរបស់យើងមករួចហើយបងប្អូនអាចភ្លក់បានថារសជាតិសមល្មមដែលបងប្អូនទទួលទាន បានហើយឬនៅ បងប្អូនចូលចិត្តរសជាតិបែបណាក៏បន្ថែមបន្ថយតាមដែលបងប្អូនចង់បានមកបើសិនជាបងប្អូនចង់ប្រៃបងប្អូនអាចបន្ថែមទឹកត្រីឬក៏ទឹកប្រហុកបានបើសិនជាបងប្អូនចូលចិត្តជូរក៏អាចបន្ថែមឲ្យជូរបានតាមដែលចំណង់ចំណូលចិត្តរបស់បងប្អូននៅពេលដែលទ្របរបស់យើងឃើញថារសជាតិឆ្ងាញ់ល្មមដែលយើងចង់បានហើយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមហើយនឹងជីរណាចូលយើងច្របល់ចូលគ្នាឲ្យសព្វគឺជាការស្រេច ងាយស្រួលមែនទែនបងប្អូនហើយចំពោះរសជាតិក៏ឆ្ងាញ់ខ្លាំងផងដែរខ្ញុំជឿជាក់ថាចំពោះមុខម្ហូបមួយមុខនេះមានបងប្អូន មួយចំនួន ធំគាត់មិនតន់ដែលសាកល្បងធ្វើញ៉ាំនៅឡើយទេគាត់ធ្លាប់តែបុកត្រប់ពុតញងអញ្ចឹងហើយបងប្អូនអាចសាកល្បងមកចំអិនបែបនេះបានចំពោះការបុកត្រប់ស្រួយបែបនេះគឺមានរសជាតិឆ្ងាញ់ប្លែកពីបុកត្រប់ពុតញង ម្ហូបពីមុខនេះយើងមិនអាចចោលបានជាមួយនឹងអន្លក់របស់យើងហើយអ្វីដែលត្រូវជាងគេនោះគឺស្ពៃបកគោតូចតូចដែលយើងយកមកផ្ទាប់ជាមួយគឺថាមានរសជាតិឆ្ងាញ់មែនទែនម្ហូបពីមុខនេះក៏អាចវិចខ្ចប់បានដែរបងប្អូនអាចធ្វើដំណើរទៅលេងនៅទីកន្លែងផ្សេងផ្សេងអាចខ្ចប់ជាមួយនឹងស្លឹកចេកយកទៅញ៉ាំបាយនៅក្រោមដើមឈើគឺថាពិតជាមានរសជាតិឆ្ងាញ់មែនទែនតែម្ដង